who's gonna stop me? You? You? You? You? you. ឪពុកម្ដាយខ្ញុំនៅខេត្តហ្នឹងគាត់ជាអ្នកធ្វើស្រែទេហើយខ្ញុំមានបងប្អូន6នាក់ហើយក្រោយមកខ្ញុំមុននឹងចូលរៀនហ្នឹងខ្ញុំធ្វើការនៅអឈប់ធ្វើការរោងចក្រទៅខ្ញុំមកធ្វើការនៅសហព័ន្ធសហជីពហើយដល់តែពេលអញ្ចឹងទៅគាត់ចាប់ផ្ដើមចូលរៀននៅ ឆ្នាំ2016ហ្នឹងអនៅខាងមុខនោះ ដល់ផ្ទះខ្ញុំហើយនៅកន្លែងតូបលក់ចាប់ពួយខាងស្ដាំដៃទៅទៅពីនេះទៅឡងតូបមួយទៀតនៅតូបចាប់ពួយខាងស្ដាំដៃខាងក្រោយតុកតុកដល់ហើយអូខេ krass. Sehr <laughs> übelst klein hier. Wahnsinn. Unvorstellbar. Also wirklich kleiner als, kleiner als das Hotelzimmer, in dem wir pennen. Das ist dir alles kompakt auf einem Raum. How much do you pay for, for the flat here per month? okay, half of the ដុល្លារ50 Dollar. 50 or 50? 50. 50, okay. Krass, 50 Dollar pro Monat. Puh, crazy. Yeah. What is the most personal um, item or thing you have in your in your flat និយាយរួមពាក់ព័ន្ធនឹងអីវ៉ាន់ក្នុងបន្ទប់យើងនេះវាអ្វីដែលយើងអមានអារម្មណ៍ព្រោះដោយសារខ្ញុំគិតថាវាទីមួយយើងកំពុងតែបដោតទៅលើការសិក្សាអញ្ចឹងខ្ញុំគិតថាជាសិភៅឬក៏ជាសញ្ញាបត្រទាំងអស់ហ្នឹងហើយព្រោះដោយសារពេលខ្លះទៅក៏យើងបានអភិវឌ្ឍខ្លួនដោយសារតាមរយៈ យើងចូលរៀនវគ្គបណ្ដុះបណ្ដាលទាំងអស់នឹងអញ្ចឹងណា How does it all start with your work in the union? What was the first point where you said, okay, I want to work, I want to help the workers in the factory? ចូលធ្វើការរោងចក្រនឹងទៅក៏វាមានឃើញអាបញ្ហាកើតឡើងចំពោះកម្មករត្រូវបានគេស្ដីឲ្យដេមិនគ្រប់ឡូមិនគ្រប់ចំនួនអីអញ្ចឹងរហូតដល់ ពេលខ្លះដាក់ច្បាប់ដាក់អីកូនឈឺកូនអីអត់បានអញ្ចឹងត្រូវបានតកែក្រុមហ៊ុនហ្នឹងគេប្រជុំគេអីអញ្ចឹងទៅក៏ជាធ្វើការតវ៉ាដល់ពេលតវ៉ាយើង នៅឃើញថាបើសិនជាយើងនៅតវ៉ាយើងអត់ធ្វើសហជីពគឺយើងវាមានអាសម្ពាធខ្លាចមានបញ្ហា ទៅវាអត់មានអ្នកដែលជួយយើងហើយក្រោយពីនឹងទៅក៏យើងរៀបចំបង្កើតសហជីពទៅព្រោះដើម្បីឲ្យវាមាន ការការពារតាមផ្លូវច្បាប់អីអញ្ចឹង Did anybody ever try to uh, bribe you or did uh, they want from you to spy on your own union រោងចក្រដែលខ្ញុំបង្កើតសហជីពហ្នឹងគឺធ្លាប់ធ្លាប់ឲ្យធ្លាប់ឲ្យធ្លាប់គាត់ធ្លាប់និយាយថាបើសិនជាយើងឈប់យើងដើរចេញពីរោងចក្រហ្នឹងទៅគាត់ឲ្យតម្លៃខ្លួនយើងចង់បានប្រមាណអីចរចាគ្នាអញ្ចឹងណាគាត់ធ្លាប់និយាយប៉ុន្តែខ្ញុំអត់បានទទួលទេព្រោះ ចុងក្រោយមកខ្ញុំត្រូវបានឈប់ពីសហពីរោងចក្រនឹងឈប់ទៅគឺខ្ញុំបង្កើតសហជីពផ្សេងមកបង្កើតសកម្មជនផ្សេងមកដើម្បីជំនួសប្រធានសហជីពដែលខ្ញុំឈប់ខ្លួនឯងហ្នឹងព្រោះដោយសារកាលនោះខ្ញុំមានមូលហេតុអឺខ្ញុំឈឺធ្ងន់អញ្ចឹងអត់មានអ្នកមើលអញ្ចឹងយើងក៏បានឈប់ What would you say um what can people like me for example, or people in the EU or people in Germany or whatever, what can we do to help to solve these problems faster and better? មកតាមបងគិតដូចជាអ្វីដែលយើងគិតថាបើសិនជាខាងក្រៅគាត់អាចជួយជំរុញបានដូចជាតាមរយៈផ្នែក ព្រោះដោយសារនយោជកមួយចំនួនគាត់និយាយមកក្រុមសមាគមជីម៉ាក់គាត់ថាអឺ trend ទាំងអស់ហ្នឹងគឺទិញតម្លៃទាបអញ្ចឹងគាត់មិនអាច មានលទ្ធភាពតម្លើង ថ្លៃឲ្យកម្មករបានទេអញ្ចឹងបើសិនជាអ្វីដែលគាត់និយាយវាជាការពិតសូមឲ្យ friend ទាំងអស់ហ្នឹងគាត់ពិនិត្យឡើងវិញថាអ្វីដែលគាត់ទទួលទិញហ្នឹងគឺវាមិនសមរម្យនឹងកម្លាំងកម្មករអញ្ចឹងហ្នឹងហើយហើយមួយទៀតចំពោះអឺ ដូចជាលក្ខខណ្ឌអីដែលល្អប្រសើរយើងពាក់ព័ន្ធជាមួយនឹងអអ្នកបញ្ជាទិញដូចគ្នាពេលខ្លះរោងចក្រហ្នឹងជាអ្នកបញ្ជាទិញមួយហ្នឹងឯងតែដល់ពេលយើងមើលទៅឃើញរោងចក្រហ្នឹងវាអត់គ្រប់លក្ខខណ្ឌការងារយើងប្តឹងទៅអ្នកបញ្ជាទិញហ្នឹងគាត់បែរជាមិនមានដំណោះស្រាយទេបែរទៅជាដកការបញ្ជាទិញពីរោងចក្រនឹងវិញអញ្ចឹងធ្វើឲ្យកម្មករគាត់ខាតបង់អត់មានការងារធ្វើរាប់រយរាប់ពាន់នាក់អញ្ចឹងព្រោះដោយសារ wieder überrascht, dass heute neue Sachen zu erfahren, beziehungsweise Umst über Umstände zu, zu erfahren. Ja, und man, ich sitze hier einer Frau gegenüber, die unfassbar engagiert ist und ähm, sich für die Rechte der, der Frauen in den Fabriken einsetzt und, und alles dafür tut und selber in Kauf nimmt, wenig Geld zu verdienen und trotzdem halt jeden Tag aufs Neue super motiviert irgendwie rausgeht und versucht, ihre Arbeit zu machen, um diese Situation eben zu verbessern. Und das ist eine Frau, die vor mir sitzt, die, ja, wodurch ich einfach nur meinen Hut ziehen kann. Ne? Also von der, glaube ich, sich richtig viele Menschen auf dieser Welt noch eine Scheibe abschneiden können. Mhm. Mhm. mhm. aufpassen, dass diese Menschen nicht der Spielball von anderen Leuten werden. Viele Frauen vor allem trauen sich vielleicht auch gar nicht, ähm, wirklich das zu sagen, was in, in, in ihrem Herzen vorgeht oder können das vielleicht auch gar nicht so wiedergeben. Ich habe hier noch eine Statistik im Netz gefunden zum Thema ähm, Rechtsstaatlichkeit und wie gut die Gerichte eigentlich arbeiten in den jeweiligen Ländern. Und es gibt insgesamt 113 Länder in dieser Rangliste und ähm, Kambodscha ist da auf, 100, auf, Platz 112 im Vergleich. Äh, Deutschland ist auf Platz 6 und auf Platz 1 ist Dänemark. Das sagt natürlich auch noch viel darüber aus, dass, äh, dass die Gerichte heutzutage hier in dem Land bei weitem noch nicht das Know-how haben, was sie haben sollten, und äh, die Richter viele ihre eigenen Gesetze noch gar nicht so kennen der Ausführung, dass sie ähm, gewisse ähm, Interessen so vertreten, dass es auch wirklich fair ist und dass auch fair entschieden wird in so einem Prozess. Und da muss auf jeden Fall was getan werden, damit das nicht weiterhin auch auf dem Rücken der Menschen ausgetragen wird. Mhm. production oh, Okay, cool. Room, yeah. Nice. Hello, nice to meet you. Nice to meet you. Yes, we all producer. We mm-hmm. produce the TV uh, show and radio show. Okay. What are your main tasks here? ហ៊ានផ្នែកផលិតកម្មវិធី ហើយការងាររបស់ខ្ញុំការទទួលខុសត្រូវរបស់ខ្ញុំគឺ ផលិតនៅកម្មវិធីពីមុនមកយើងធ្លាប់ផលិតកម្មវិធីរ៉ាឌីយ៉ូប៉ុន្តែថ្មីថ្មីនេះដោយសារតែរ៉ាឌីយ៉ូត្រូវបានផ្អាកការផ្សាយនៅប៉ុស្តិ៍ដែលយើងធ្លាប់ធ្វើការផ្សាយអញ្ចឹងឥឡូវហ្នឹងយើងចាប់ផ្ដើមធ្វើកម្មវិធីមួយចំនួនដែលជាកម្មវិធី Snow ហ្នឹងគឺយើងធ្វើតាមរយៈ online យើងធ្វើការ live តាម online នៅឆ្នាំ2019 នៅឆ្នាំ2017គឺយើងឃើញថាអឺវិទ្យុមិនមែនតាវេឌីទេវិទ្យុច្រើនទៀតនៅក្នុងស្រុកហ្នឹងគឺត្រូវបានគេប្រជុំការផ្សាយមានន័យថាអឺវិទ្យុខ្លះគឺត្រូវបានគេដក license ហើយវិទ្យុមួយចំនួនទៀតដែលជួលម៉ោងផ្សាយដូចជា VD អសិសរី VOA គឺត្រូវបានម្ចាស់ស្ថានីយ៍បញ្ចប់អឺកុងត្រាជួលម៉ោងឲ្យផ្សាយ នេះគឺជាហេតុផលតកតងទៅនឹងថាហេតុអីបានជារ៉ាឌីយ៉ូនឹងត្រូវបានត្រូវបានបិទ What are your shows about បច្ចុប្បន្ននេះការផ្សាយតាមអនឡាញគឺយើងមានកម្មវិធីអឺតុកមូលវាឌីកម្មវិធីតុកមូលវាឌីហ្នឹងគឺយើងជជែកអំពីស្ថានភាពឬក៏ការវិវត្តនៃសង្កានយោបាយដែលកំពុងតែកើតមានឬក៏ព្រឹត្តិការណ៍ ថ្មីថ្មីដែលកើតមាននៅក្នុងសង្គមពីតកតងទៅនឹងសេដ្ឋកិច្ចតកតងទៅនឹងស្ថានភាពនយោបាយនិយាយទៅឲ្យតែព្រឹត្តិការណ៍ដែលថ្មីកើតមាននៅក្នុងសង្គមជាពិសេសរឿងនយោបាយ How many people do you reach with your show? វាអាស្រ័យទៅតាមប្រធានបទបើសិនជាប្រធានបទហ្នឹងវា ក្តៅហើយប្រជាពលរដ្ឋគាត់ចង់ដឹង ចង់កំពុងតែចង់តាមដានហើយវាអាស្រ័យទៅលើវាគ្មិនទៀតបើស្អីយើងអញ្ជើញវាគ្មិនដែលសំខាន់បាន ហើយប្រជាពលរដ្ឋគេចង់ស្ដាប់អ្នកនឹងនិយាយអាហ្នឹងគឺអ្នកមើលច្រើន អ្នកអ្នកទេសនាច្រើននៅពេលផ្សាយវាអាចតែពីចាប់ពី100 200រហូតដល់ចិត្តចិត្ត2000នាក់នៅ ក្នុង ពេលផ្សាយ Aktuell 1600 Views, 1600 Live-Zuschauer. Thema scheint uns ziemlich wichtig zu sein. Es geht ja von Präsident Trump, ähm, den Brief, den der Staatschef aus Kambodscha an Trump geschrieben hat. Ich verstehe zwar nicht viel, aber scheint eine interessante Diskussion zu sein. Und jetzt haben wir, sind wir hier bei 1500 Zuschauern bin mal gespannt, wie die Statistik dann im Gesamt ist, aber das ist auf jeden Fall schon, passiert schon viel, viel interagiert. Für Facebook ist das schon echt nicht schlecht. Ich habe auch schon Videos gesehen, die teilweise über eine Million Views hatten, was schon echt krass ist. What are the hot topics nowadays here in Cambodia? អ្វីដែលដែលកំពុងតែជាទីចាប់អារម្មណ៍ហើយក្តៅហ្នឹងតកតងទៅនឹងរឿង EBA និងចំហរបស់រដ្ឋាភិបាលថាតើរដ្ឋាភិបាលនឹងអឺ ធ្វើតាមសំណើរបស់សហគមន៍អឺរ៉ុបឬក៏អត់ thank you can Europe or Germany do to make the situation better here? ស្របតាមណាឧទាហរណ៍នៅក្នុងករណីបើសិននេះក្នុងនាមយើងជា ជាអ្នកដែលដែលធ្វើការនៅក្នុងវិស័យហ្នឹងយើងមិនចង់ឲ្យកម្មករបាត់បង់ការងារទេមិនចឹងនៅពេលដែលយើងនិយាយទី1យើងអាចថាង យើងអាចស្នើសុំឲ្យសហគមន៍អឺរ៉ុបអីដាក់សម្ពាធមកកាន់រដ្ឋាភិបាលដើម្បីឲ្យរដ្ឋាភិបាលហ្នឹងអឺឆ្លើយតបនឹងការគោរពសិទ្ធិសហជីពអីអីចឹង ប៉ុន្តែមួយទៀតក៏យើងគិតដែរថានៅពេលដែលសហគមន៍អឺរ៉ុបដាក់សម្ពាធឬក៏ដក EBA ដាក់សម្ពាធមកលើរដ្ឋាភិបាលហើយរដ្ឋាភិបាលអត់ធ្វើតាមហើយដក EBA ពីកម្ពុជាអញ្ចឹងវាធ្វើឲ្យបាត់បង់អាការងាររបស់កម្មរបស់កម្មករអញ្ចឹងមានន័យថាយើងពិបាកមែនទែននៅក្នុងការ Im Dezember 2013 hatten Hunderttausende Arbeiter und Arbeiterinnen aus dem Bekleidungs- und Schuhsektor die Straßen Phnom Penh eingenommen und eine Erhöhung des Mindestlohns auf 160 Dollar im Monat gefordert. Unmittelbar vor den Protesten hatte die Regierung den Mindestlohn von 80 US-Dollar auf 95 US-Dollar angehoben. Am 3. Januar 2014 eröffnete die Mil Militärpolizei dann das Feuer und schoss auf die protestierenden Arbeiter und Arbeiterinnen, um sie auseinanderzutreiben. Vier Menschen wurden getötet, ein 16-jähriger Junge wird bis heute vermisst. 23 Gewerkschaftsführer, Aktivisten und Arbeiter wurden verhaftet. Als Folge der Proteste wurde der Mindestlohn auf 100 Dollar US-Dollar im Monat angehoben. Okay, ähm, ja, also schon, wie ich schon wie man es hier so liest, ist schon, also ist schon echt krass, dass vier Menschen, also vier Menschen dafür sterben müssen, dass Menschen mehr Geld im Monat verdienen. Wir reden ja jetzt nicht von sehr viel mehr Geld und dass sie, dass sie, dass sie Luxusprobleme haben, sondern dass sie wirklich um ihre Existenz kämpfen und Monat für Monat sich durchschlagen müssen. Und das Ganze ist gerade mal nicht mal ganz sechs Jahre her. Das ist unfassbar, wenn man sich das vorstellt, dass es das ähm, heutzutage immer noch passiert.